ល់ត្រជាត្រជាថ្ងៃសម្រាប់ដល់ហើយតាស់ទៅដាលីលំហែកាយសុខឆ្លរំសាយក្នុងអារម្មណ៍ mũi công sao? Here we go, here we go សាក្លែងណាថែសុខភាពពីមេឃដល់ចាស់អប់រំផ្លូវចិត្តនិងផ្លូវកាយលុយកាមិនសំខាន់តែកុំភ្លេចខ្លួនឯងឡើយតែចេះសាមឲ្យខ្លះក៏ដល់បានហូរឆ្ងាយមិនដល់ធំជាខេខ្ចីសុំអបឡើងពីមួយថ្ងៃរៀបប្រើជីវិតមួយនឹងរស់នៅឲ្យវាមានន័យដូចបាំងសាបស័យហាសេរីលើវេអាទៅកន្លែងសាប់ស្កាត់ស្លែកជាងចម្រៀងពីក្នុងចិត្ត អ្នកដែលមិនល្អបើចោលទុភាឈប់គេតើអានសាជាមួយរំលែងដល់ព្រឹកបងប្អូនញៀមមិនសាប់បាយទាំងអស់គ្នា Look me I'm feeling good Look me I am so cool Fly with me baby អារម្មណ៍ហើយស្រស់ស្រាយដល់កំពូលឬភាពទាំងនេះមិនដែលបំភ្លេចបានឡើយសោតថ្ងៃនេះថ្ងៃស្អែករឿងល្អក្នុងការចងចាំជីវិត